បាទជាបឋមយើងខាយសូមថ្វាយបង្គំព្រះថេរានុថេរៈក៏ព្រះអង្គហើយនឹងជម្រាបសួរក្រុមសាការី KKCC TV ផងកន្លងមកយើងខាយឃើញការប្រសព្វផ្សាយរបស់ KKCC TV ច្បាប់ជនជាតិដើម46មេតាបានក្បោះក្បាយល្អបាទហើយការប្រសព្វផ្សាយនេះដែរផងដែររបស់ក្រុមសាការីមានលោកអ៊ំទៀតថេន លោកអំគឹមគូលោកពូលីថាន់តាំងនិងលោកអោពូសាវឿនប្រធានគណៈកម្មការទាំងអស់ដែលបានរៀបចំឡើងនៅ KK CCTV នេះបានល្អការផ្សព្វផ្សាយបានល្អធ្វើឲ្យបងប្អូនរួមទាំងខ្ញុំយើងខាយនៅកម្ពុជាក្រមនេះបានការយល់ដឹងទៅលំទន្លេបានការយល់ដឹងទៅលំទន្លេពីការ អត្ថាធិប្បាយរបស់លោកអំទាធេនិងលោកអំគឹមគូហើយនិងពូលីតាំងតឹងនិងនិងលោកអពូសវឿនកូនអរគុណច្រើនណាស់ដែលបានផ្សាយមកកូនកូននៅក្នុងទីនេះដឹងនឹងទទួលបានចំណេះដឹងច្រើនខ្ញុំសូមអរគុណច្រើនយើងខាយសូមអរគុណការសម្រាប់ការផ្សព្វផ្សាយក៏ដូចជាបកស្រាយនៅច្បាប់ជំនឿដើម46មេត្រាកន្លងមកនេះធ្វើឲ្យយើងខាយនៅក្នុងស្រុកខ្មែរក្រមក្នុងស្រុក មានការយល់ដឹងច្រើនយើងខាយត្រេកអរណាស់ដែលបានឃើញនៅដឹងនៅនៅការផ្សព្វផ្សាយរបស់ KCCT ធ្វើឲ្យយើងខាយមើលភ្នែកមានការរីកចម្រើនខាងផ្នែកកំណត់ក៏ដូចជាទស្សនៈរបស់ក្រុមសហការី KCCC TV ផងដែរបាទបាទក្នុងនេះដែរ KCC បានផ្សព្វផ្សាយចូលមកដែនដីកម្ពុជាក្រមបងប្អូននៅក្នុងស្រុកបច្ចុប្បន្ននេះមានការយល់ដឹង ច្រើនណាស់ជាពិសេសនៅខេត្តឃ្លៀងខេត្តព្រះតាពាំងខេត្តមាត់ជ្រូកខេត្តពលាវលក្ខលក្ខមានការដឹងច្រើនជាពិសេសបអន្តីមានការយល់ដឹងច្រើនភាគច្រើនការយល់ដឹងចេះដឹង